ព្រះឧបល័យបានសម្ដែងបន្តមកអភៈតេតាចយេពុទ្ធា វត្តមានណាអនាគតាធជេនេនេនសុចន្តិសំបីព្រះសម្មាសម្ពុទ្ធពីអតីតកាលដ៏យូរលង់ហើយក្តីបច្ចុប្បន្នក្តីអនាគតក្តីសុទ្ធតែបរិសុទ្ធនៅក្នុងទួងជ័យព្រះអរហន្តនឹងឯងទួងជ័យអេសីហ្នឹងកណា ចឹងតាស្មាអេតេនមស្ការក៏បីនមស្ការថ្វាយបង្គំ នៅសម្ពុតការសាវៈនឹងឯងចឹងក៏ណាដែលគ្រប់គ្រប់ពុទ្ធទាំងអស់ព្រះអង្គត្រាស់ ដឹង ជា ព្រះសម្មាសម្ពុទ្ធនៅក្នុងសម្ពុតការសាវៈហ្នឹងតលតែបួសបួសសិន បាន បានត្រាស់ជាពុទ្ធចឹងហើយព្រះអង្គទ្រង់ប្រទាន អេហិវិខឧបសម្បទាមុនដំបូងមក ព្រះអញ្ញាកោនរាញាហើយភិក្ខុ4អង្គទៀត នៅក្នុងបញ្ញវគិភិក្ខុនឹងព្រះយោសម្លាញ់របស់ព្រះយោ4អង្គ50អង្គមកទៀតណារហូត ផត្តវគិយៈ30អង្គក៏ណាហើយមកដល់1000អង្គនៅក្នុងអតិតបរិយាយសោត្រ នឹងគឺសិតតែបានទទួលអេហេភិក្ខុឧបសម្បទា ពីព្រះរាមាពភា ដោយសារមាន អានិសង្ឃនៃចៃវរៈទានកឋិនទានហ្នឹងចឹងហើយបានជាតិចុងក្រោយចឹងបានទទួលអេហេភិក្ខុហ្នឹងគឺជាគ្រឿងធ្លាកដណ្ដប់របស់អ្នកដែលមានការលះបង់នៅ វ័យវ័យក្នុងលោកនេះ បង្អោនទៅដើម្បីព្រះនិព្វានតែរួចផុតចាកទុកគឺថាមាន ទីរំលត់ទុកជាទិសដៅចា៎គាត់ណាដូចតែព្រះអង្គទ្រង់ប្រកាសសម្ដែងជារឿយរឿយតាំងពីព្រះអង្គនៅជាដំរីដំរីឆាប់តន់អីជាដើមហ្នឹងរហូតដល់ព្រះអង្គត្រាស់ជាព្រះពុទ្ធព្រះអង្គក៏សម្ដែងទៅទៀត កណាយោចៈវន្តកសាវសៈសីលេសុសុសមាហេតោឧបេតោតមសច្ចេនៈសវេកាសាវៈមរហតេគឺ បុគ្គលដែលប្រតិបត្តិដើម្បីកម្ចាត់បង់នៅកិលេសក្នុងសន្តាន មានសិលមានការរំកល់ចិត្តមមនឹងប្រកបទៅដោយតមៈការទូនមានចិត្តហើយនឹងសច្ចៈ ណាឧបេតោតមៈសច្ចេនៈហ្នឹងគណានឹងបានគូក្នុងការត្រួតត្រង នៅសម្ពុតការសាវៈហ្នឹងណាគណាព្រះមហាកស្សបៈថេរៈសំដែងនៅ ក្នុងបថេរគាថាទាំងក៏ទំនាក់ទំនងដូចគ្នាអញ្ចឹងអនុត្តតោអច្ចបឡោ និបកោសង្វតិនត្រិយោបង្សកោលេអ្នកសោភតិណាសោភតិហ្នឹងសំគួរដោយសម្ពុតបង្សកោលហ្នឹងនឹងឯងក្នុងការដែលបុគ្គលនឹងអនុត្តតោមិនរវើរវាយអច្ចបឡោមិនលែងឃ្លោងសភាពនៃចិត្តនឹងបានអប់រំដោយល្អដោយការសង្រួម ហើយនឹងមានបញ្ញា ច្រើននិពកោសង្ឃឧទិន្ទ្រយោនឹងនឹងបានសោភតិគាត់ណាសំគួរនឹងបੰសកោលេនៈពុទ្ធបੰសកោលសម្ពុតកាសាវៈនឹងឯងចឹងគាត់ណាសីហាវៈគរិកបរេដូចជារាជសីនៅនឹងគុហាភ្នំគាត់ណាហើយបើថា មិនប្រកបទៅដោយគុណធម៌ដើម្បីកម្ចាត់បង នៅកិលេសក្នុងចិត្តសន្តានទេ ចិត្តនឹងរវើរវាយញាប់ញួរក្លែងក្លងអីចឹងទៅមិនសមគួរទេចឹងគឺណាឧត្តតោចបឡោភិក្ខុបាំងសកោលេនៈបារុតោកបិវៈសីចាំមេនៈហ្នឹងគឺប្រៀបដូចជាស្វាដណ្ដប់ស្បែករាជសីចេះទៅវិញគណាអ្នកសោតេនុ បសោភតិមិនសមគួរនឹងស្លៀកដណ្ដប់នៅជីវរបាំងស្គលសម្ពុតកាសាវៈទេណាមិនមែនដូចជារាជសីដែលមានចង្កូម4ណាចង្កូម4នេះគឺជាការសម្ដែងប្រៀបអំពីណាបុគ្គលដែលត្រួតត្រងសម្ពុតការសាវៈប្រព្រឹត្តទៅ ក្នុងកិច្ចបរិបត្តិកម្ចាត់បងនៅកិលេសក្នុងសន្តាន បានសម្រេចនៅមគ្គទាំង4ទាំង គេថាមគ្គទាំង4នេះដែលជាឈ្មោះនៃចង្កូមទាំង4ហ្នឹងនឹងដែលព្រះអានន្ទបានប្រកាសសម្ដែងនៅ ខាងដើមនៃពធិរៈគាថានឹងឯងចឹងគឺនៅ ក្នុងសម្ពុតការសាវៈនេះតែកាលណាបានស្លៀកបានដណ្ដប់ចឹងទៅគឺនឹករលឹកឃើញ ដល់អ្នកដែលបានប្រើប្រាស់សម្ពុតការសាវៈនេះគឺសត្វតែជាអ្នកដែលមានវត្តបប្រតិបត្តិល្អសពពតាចឹង សពតាហ្នឹងគឺជាអ្នកដែលវឹកហាត់អប់រំទូលមានចិត្តនឹងឯងអត្តានੰតិមយន្តេសពតាណាគឺ អ្នកដែលមានវត្តបរិបត្តិល្អហ្នឹងរមែងទូនមានខ្លួនហ្នឹងគឺទូនមាន ចិត្តនេះឯងដូចជាថាអ្នកស្រែក៏បង្ហូរទឹក ជាធម្មតានៃទឹកវាតែងតែហូរចុះទៅកាន់ទីទៀតចឹងទៅយ៉ាងណាមិញចិត្ត របស់មនុស្សយើង ជាធម្មតាវាតែងតែហូរធ្លាក់ទៅនៅក្នុងទីទៀតគឺបាបអកុសលចឹងតលតែអប់រំតលតែវឹកខាត់តលតែទូនមាន ទៅអាចបញ្ច្រាស់អំពីបាបបញ្ច្រាស់ពីតណ្ហានឹងមកវិញបានហៅថាបដិសោតតគាមឹងចឹងនឹងឯងដែលជាអ្នកប្រតិបត្តិបញ្ច្រាស់ពីតណ្ហានឹងមកសិក្សាការពិតសច្ចភាពនៃជីវិតដែលជានាមរូប គឺណាអ្នកអត្តាអត់មានអត្តាសត្វបកុលទេធាតុដីធាតុទឹក ធាតុភ្លើង ធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុ ចឹងអត់មានអត្តាទេចឹងតលតែឃើញ អត់មានអត្តាទៅអាចហាមតណ្ហាបានចឹងទោះជានៅមានម្ដេចម្ដាមិនជាប្រមាណជាតិទេ អរហត្តមគ្គនឹងកើតឡើងកំចាត់តណ្ហានឹងអស់ទៅបានដោយសារបដិបត្តិទាំងច្រាស់ពីតណ្ហាមកមកកំណត់ដឹងធាតុដីធាតុទឹកធាតុភ្លើងធាតុចលអាកាសធាតុដល់អញ្ចឹងទៅចែកដាច់ដោយឡែកចេញពីវិញ្ញាណធាតុដល់វិញ្ញាណនឹងដោយឡែកពីរូបអញ្ចឹងទៅដោយអំណាចនាមរូបបរិច្ឆេទញ្ញាណ អត់ប្រកាន់វិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងថាជាអត្តាទូខ្លួនទេគ្រាន់តែជាវិញ្ញាណធាតុកណាដឹងអារម្មណ៍ហើយរលត់ទៅចឹងទៅវាដូចជាបតវ័យធាតក៏បតវ័យអបោទេជោហ្នឹងជារូបឯចំណែកវិញ្ញាណជានាម នាមក៏ដោយក៏អត់មែនជាអត្តាដែរសុទ្ធតែអាស្រ័យបច្ច័យកើតឡើងអ្វីដែលកើតពីបច្ច័យវាមិនអាចជាអត្តាទេ វាមិនអាចជាតួខ្លួនយើងឬក៏អ្នកដតីទេ នឹងចឹងដែលជាការវឹកហាត់អប់រំក្រៅមលុបនៃសម្ពុតកាសាវៈនឹងឯងដែលបដិបត្តិបញ្ច្រាស់អំពីកិលេសតណ្ហាមកនឹងដល់អញ្ចឹងទៅ មិនមែនចេះតែរੂអ្វីអ្វីឲ្យខ្លួនឯងទេចឹងហ្នឹងឯងវិបស្សនាហ្នឹងគឺបដិបត្តិរੂខ្លួនឯងអត់មានហ្នឹងឯងមកសង្សារវត្តមកហើយអត់បានរੂខ្លួនឯងសោះចេះតែរੂអ្វីអ្វីឲ្យខ្លួនឯងចឹងដល់តែបានជួបព្រះអង្គព្រះអង្គឲ្យរੂខ្លួនឯង ដល់ទៅរួទៅរួរួអត់ឃើញចឹងនឹងផតតិវគយៈ30អង្គទៀតដែលព្រះអង្គចេញពីព្រៃសិបតនមគតិយវ័នភាសាទី1មកកាន់អរុវេលាសេនានិគមនឹងបានជួ ផតតិវគយៈ30អង្គនឹងបានស្ដាប់អវាទព្រះអង្គដែលថាឲ្យរੂខ្លួនឯងហ្នឹងណា ទៅរួនេះរួនោះអីចឹងទៅ ទូលសួរព្រះអង្គទៅរឿងដែលមិនត្រូវសួរក៏ចិត្តទៅសួរណាព្រះអង្គមានឃើញនាងនេះទេនាងនោះអីមកតាមនឹងទេនឹងឯងវិវរតែខ្លួនឯងហ្នឹងទៅមកសួរព្រះអង្គប៉ុន្តែឧបនិស្ស័យមានឃើញទេព្រះអង្គមិនឆ្លើយថាឃើញមិនឃើញនាងណាអីនាងណីទេបើសបាយរីករាយក្នុងកាមគុណណាហ្នឹងឯងជាបុត្ររបស់ព្រះបាទបសេនតិកោសលហ្នឹង ប៉ុន្តែព្រះអង្គត្រាស់ថាអ្នកទាំងឡាយនឹងចេះតែវែងស្វែងរកណានាណានាអីអញ្ចឹងឬក៏ត្រូវរកខ្លួនឯងវិញ ហើយពាក្យហ្នឹងគឺពាក្យប្លែកចាស់ចម្លែកចាស់មិនដែលអ្នកណាឲ្យរួខ្លួនឯងទេមិនដែលឧបនិស្ស័យមានទទួលរាប់តែខ្ញុំព្រះអង្គរួខ្លួនឯងចឹងទៅក៏ព្រះអង្គសំដែងឲ្យរួទៅរួទៅរួរួទៅអត់ឃើញអត់ឃើញមានអត្តាទូខ្លួនទៀតគេថាហត់នឿយមកសង្សារវត្តចេះតែខំប្រឹងរួអីរួអីរួអីឲ្យខ្លួនឯងតាមពិតមានតែរូបធាតុនាមធាតុសោះដល់ទៅពេលបានដឹងទៅវាត្រូវសក់ត្រូវទំនេរអត់ខ្វល់រវល់ប្រព្រឹត្តបញ្ញវរាអត់ទៅបោកប្រាស់គេ អត់ទៅចោតប្រកម្មមូលបង្កាច់អីដើម្បីថាឲ្យខ្លួនឯងបានអីទេបើខ្លួនឯងអត់មាននៅក្នុងโลกនេះនេះគឺថាជាការលះទិដ្ឋិលះតណ្ហាទៀតកណាញាត់ថ្វាធម្មំអនិស្សតោទៀតគឺថាកាលដែលបានដឹងសច្ចធម៌តាមពិតទៅគឺថាវាអត់ជាទីអាស្រ័យនៃទិដ្ឋិនិងតណ្ហាទេសភាពនៃចិត្តដែលមានបញ្ញា បានអប់រំនឹងឯងទាំងនេះជាសច្ចធម៌សម្រាប់ជីវិត ដែលពុទ្ធបរិស័ទយើងបានបំពេញបុណ្យកុសលជ្រះថ្លានៅក្នុងពុទ្ធសាសនាជ្រះថ្លា ជាមួយនឹងសម្ពុតការសាវកនឹងតែយើងអាចថាប្រាថ្នាឲ្យ បានជួបព្រះអរិយមេត្រី បានបួសជាវិខភិក្ខុនីសម្រាប់ព្រះអរហន្តបរិនិព្វាន ក្នុងសម្ពុតការសាវកអញ្ចឹងទៅក៏បានទាំងមុននឹងលាចាកលោកនឹងទៅ ចឹងឬក៏ថាទេប្រាថ្នាឲ្យបានតម្រាច់មគ្គផលក្នុងពុទ្ធសាសនានឹងឯងចឹងទៅយើងក៏បានឧបនិស្ស័យនៃសេចក្តីប្រាថ្នានឹងខំប្រឹងប្រែងសិក្សាពធัวបត្រៃបីដកយកមកបរិបត្តិតាមទាំងកំណត់ដឹងរូបធัวនាមធัวយុទ្ធធัวត្រឹមត្រូវណាដែលយើង អត់បានជាអ្នកបង្កើតអត្តភាពនឹងមកទេនៅពេលដែលមាន វិបស្សនាញាណកើតឡើងនឹង អញ្ចឹងវាអត់មានរឿងអីដែលនឹងត្រូវយើងភ័យព្រួយយើង ខ្លាចយើងកើតទុក្ខជាមួយនឹងអ្វីអ្វីដែលយើងមិនបានធ្វើមកនេះវាមានកម្លាំងបញ្ញា ខ្លាំងទៀតមិនមែនយើងមិនបានធ្វើមកចេះតែទទួលមកភ័យមកព្រួយមកកើតទុកមករវល់មកខ្វល់ទេចឹងគឺថាបានដឹងថាអ្វីដែលមាននៅក្នុងជីវិតនឹងមាន ចាស់មានឈឺមានស្លាប់មានសោកមានទុក្ខ មានជួបមានព្រាត់អីនឹងយ៉ាងណា មានរឿងអីជាប្រកដីធម្មតាទាំងអស់ហ្នឹងវាប្រកាសឲ្យឲ្យដឹងណាទៀតនឹងឯងបរមត្តធัวហ្នឹងគឺប្រកាសមកឲ្យយើងយល់ថាអ្វីទាំងអស់ហ្នឹងវាស្រេចតែមិនមែនយើងអ្នកសាងវាមិនមែនយើងអ្នកធ្វើឡើង នឹងវិបស្សនាទាំងដែលបាន ដឹងថាវាមានបច្ច័យឲ្យកើតឡើងសង្ខារធัวសង្ខារលោកនឹងវាដូចយើងមិនបានជាអ្នកបង្កើតពូជស្វាយពូជដូងពូជថ្នោតពូជខ្នុលពូជចេកពូជស្រូវតឡាចអីទេ គឺថាធម្មជាតិវាមានមកតតតតគ្នាមកអញ្ចឹងណានឹងឯងយ៉ាងណាមិញអត្តភាពហ្នឹងក៏ដូចគ្នាដែរទាំងវាមិនបានដឹង គឺអវិជ្ជាណាដែលអត់បានដឹងហ្នឹងក៏ចាប់យកមកធ្វើជាទូ ខ្លួនទៅហើយរវល់វល់ប្រព្រឹត្តបញ្ញវរាទៀតដើម្បីឲ្យខ្លួនឯងបានរស់នៅហ្នឹងញុកញងចោតប្រកម្មមូលបង្កាច់អីអីចឹងទៅចឹងប្រព្រឹត្តបណ្ណាំងបជែងគ្នាបៀតបៀនគ្នាអីអីហ្នឹងឲ្យខ្លួនឯងហ្នឹងប្រសើរខ្លួនឯងក្រន់បើទាំងដែលអត់បានរੂខ្លួនឯងហ្នឹងថាតើខ្លួនយើងហ្នឹងជាស្អីដីទឹកភ្លើងខ្យល់ កាសធាតុវិញ្ញាណធាតុហ្នឹងអត់មានប្រកម្មដ្ឋានអត់បានរੂទេអញ្ចឹងវាបានតែការក្តោបក្តាប់ដោយ សមោហៈខៈអ្នកហ្នឹងប្រកម្មយកមកធ្វើជាទូខ្លួនតាំងពីចុងសក់ចុះមកដល់បាតជើងបាតជើងឡើងមកអញ្ចឹងទៅរវល់ឯងឯងអញ្ចឹងណាទៀតរាប់ជាតិជាអណែកមកហ្នឹង ឥឡូវយើងបានជួបពធัวពុទ្ធសាសនាទាំងយើងបានដល់បរតនត្រ័យយើងបានស្ដាប់ពធัวជ្រះថ្លាទំនុកបំរុងព្រះសាសនាដើម្បីប្រសង់បានគង់នៅថែរក្សាបត្រ័យបីដកតទៅដល់កូនដល់ចៅ យើងជ្រះថ្លាណាស់មានតែពធัวនឹងឯងជួយរំលឹកដាស់តឿនស្មារតីកូនចៅឲ្យមានមនុស្សធัวកើតមកជាមនុស្សជាសត្វដ៏វិសេសដែលគួរដល់ការវឹកហាត់អប់រំទាំងចិត្តនឹងវឹកហាត់អប់រំទៅប្រសើរទាំង គឺថាថ្លៃធ្នូទៅដូចដុំថ្ម គល់ឈើគេដើរលើគេជន់អីចឹងបាទដល់យកមកឆ្លាក់ឆ្នៃទៅជារបស់មានតម្លៃរហូតយកមកឆ្លាក់ធ្វើជា ពុទ្ធរូបពុទ្ធបរិមាទៅទៀតថ្វាយបង្គំឧទ្ទិសដល់ព្រះដ៏មានពុភាទៅជាឧទេសកៈចែកដីនឹងឯងគឺជីវិតរបស់យើងយកធัวយកវិន័យមកឆ្លាក់ឆ្នៃដៃជើងការប្រព្រឹត្តអប់រំទូលមានចិត្តទៅ ប្រសើរទៅជាធម្មចែកដីមានសិលជាគ្រឹះមមទៅកសាងសមថៈមេត្តាករណា ណាមុទិតាជាដើមទៅប្រកម្មដ្ឋានទៅ គេសាលោមៀនអ្នកខាតន្តតាតចោតចោតន្តាអ្នកខាលោមាគេសានឹកទៅដល់តណាឲ្យចិត្តនៅនឹងទៀតចាប់ ចងចិត្តឲ្យជាប់នឹងអារម្មណ៍នៃប្រកម្មដ្ឋានទៀតសតិជាខ្សែណាកាយកតាសតិសតិនឹងជាខ្សែណាព្រោះឧបជានឹងប្រទៀនបច្ចៈបញ្ញកកម្មដ្ឋានទៀតឲ្យដល់កូនសិស្សនឹងអញ្ចឹងយើងបប្រតិបត្តិ នៅពេលតែគេសាឲ្យចិត្តទៅនៅសក់ហ្នឹងលោមីរោមទាំងឡាយកុំកុំឲ្យចិត្តទៅណាកុំលេង ចងឲ្យជាប់អ្នកខាកញ្ចក់ទាំងឡាយតន្តាថ្មិញទាំងឡាយដាក់ចិត្តទៅដល់ថ្មិញក្នុងមាត់ហ្នឹងហ្នឹងហើយតាក់ចោលស្បែករួចទៅតាក់ចោលមកវិញតន្តាអ្នកខាលោមីគេសាអប់រំរឿយរឿយទាំងកុំកុំថា ទុកឲ្យធัวនឹងកើតឯងឯងអត់បានទេតលតែ យើងតាំងចិត្តតាំងចិត្តដើម្បីបដិបត្តិអាហ្នឹងមិនមែនអត្តាទេអាការតាំងចិត្តហ្នឹងគឺជាកុសលឆន្ទៈប្រព្រឹត្តទៅដើម្បីអប់រំទូមានចិត្តបដែតបដោយចិត្តហ្នឹងទៅវាអុតតោចៈបឡោវាញាប់ញោវាក្លែងក្លោងអញ្ចឹងទៅអញ្ចឹងគឺថាកុំឲ្យចិត្តហ្នឹងចេះតែដើរលេងទៅពីទៅពះជួបអារម្មណ៍នេះភ័យទៅជួបអារម្មណ៍នោះខ្លាចទៅជួបអារម្មណ៍នេះខឹងទៅស្អប់ទៅត្រេកអររីករាយទៅ កាមវិតកៈទៅហ្នឹងគឺថាឥឡូវចាប់ ចិត្តនឹងឲ្យនៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋានអារម្មណ៍នៃប្រកម្មដ្ឋាននឹងសំខាន់ណាស់ណាសំបីមេត្តាបិតាជាព្រះអរហន្តរបស់កូនណាទៀតនឹងឯងត្រូវបំរើត្រូវទំនុកបំរុងចិញ្ចឹមបីបាច់ផ្លូវកាយផ្លូវចិត្តប៉ុន្តែដល់ទៅអារម្មណ៍នៃប្រកម្មដ្ឋានអត់មានមេត្តានុសតិអត់មានបេតានុសតិទេទៀត នឹងឯងត្រូវពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិជាដើមអញ្ចឹងទៅឬទានដែលបានធ្វើហើយចាគានុសតិសិលដែលបានរសា ហើយសីលានុសតិអញ្ចឹងដូច្នេះនេះសំខាន់ណាស់ណាអនុសតិហ្នឹងសូមឲ្យបងប្អូនកូនចៅកុំកុំខានណាយើងបានកើតមកជួបនឹងព្រះសាសនាណាទៀតជាអារម្មណ៍សំខាន់ណាស់ជារមណីយដ្ឋានរបស់ចិត្តណា ដូចថាយើងមានរមណីយដ្ឋានទៅកំសាន្តអីអីចឹងទៅថ្ងៃសៅរ៍អាទិត្យសម្រាប់ពីកិច្ចការងារអីចឹងនឹងឯងអានឹងវាសម្រាប់ការសបាយទៅក្នុងអារម្មណ៍ខាងក្រៅយើងដើរទៅរួននេះរួននោះចឹងទៅវាជាប់ជំពាក់នឹងអ្វីអ្វីជាទីស្រឡាញ់ជាទីពេញចិត្តប្រកបដោយកាមជាទីតាំងនៃតម្រេកទៅប៉ុន្តែសភាពនៃចិត្តណា គឺថាត្រូវមានរមណីយដ្ឋានរបស់ចិត្ត គឺអារម្មណ៍នៃប្រកម្មដ្ឋានដើម្បីឲ្យសេចក្តីសុខរបស់ចិត្តនឹងវាប្រសិជាតោកុំឲ្យវាសុខព្រោះការហួងហែងចឹងវាសុខព្រោះការប្រកម្មកិច្ចមិនរួចពីសេចក្តីទុកសោកចង្អៀតចង្អល់ទេតើអារម្មណ៍នៃប្រកម្មដ្ឋានវាអត់ហួងហែងទេទៅហួងហែងខ្យល់ចេញខ្យល់ចូលនឹងទៅអីបើដកចេញចេញទៅបាត់អីយើងមានដែរហួងហែងណាអញ្ចឹងឲ្យចិត្តនឹងទៅនឹងខ្យល់ចេញឲ្យចិត្តនឹងទៅនឹងខ្យល់ចូលអញ្ចឹងទៅអារម្មណ៍នឹងមិនមែនអារម្មណ៍សម្រាប់ឲ្យហួងហែងទេប៉ុន្តែសម្រាប់ឲ្យចិត្តនឹងស្ង មាប់កុំឲ្យវាចេះតែរវើរវាយរតាត់រតាយទៅវាជួបនៅរឿងដែលនាំឲ្យភ័យខ្លាចរឿងស្អប់រឿងកប់រឿងទាស់ទៅវាញាប់ញួរអញ្ចឹងគឺថាជាសម្បុកនៃកិលេសហើយចិត្តញាប់ញួរក្លែងក្លោកហ្នឹងតលអប់រំទាំងអប់រំឲ្យចិត្តនឹងឯងបាន ជាទីតាំងមមនៃវិបស្សនាទៅ បានវិបស្សនាចម្រើនឡើងកុំចាត់បងនៅ បាបអកុសលអំពីចិត្តសន្តាននឹងបាទចិត្តនឹងក៏ស្អាតទៅបរិសុទ្ធទៅ បានសម្រេចលោកកតរៈធัวទាំង នដោយអំណាចនៃការអប់រំទូលមានចិត្តនឹងអញ្ចឹងគឺថាអារម្មណ៍នៃប្រកម្មដ្ឋាននេះជារមណីយដ្ឋានជាទីរីករាយនៃចិត្តដែលជាចិត្តប្រសិជ្ជៈទោសអនវច្ចសុខមានសេចក្តីសុខចម្រើនឡើងជានេកមៈសុខជាវិវេកសុខ ជាឧបសមសុខជាសម្ពោធិសុខដែលព្រះអរិយបុគ្គលចម្រើនវិបស្សនា ចូលកាន់ផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍ទៀតផងអញ្ចឹងពុទ្ធបរិស័ទយើងជ្រះថ្លាទំនុកម្រងព្រះសាសនាដើម្បីតបស្នងសងគុណព្រះសាសនាដែលយើងមានពុទ្ធសាសនាយើងបានធัวស្ដាប់ ជាទីអប់រំចិត្តចម្រើនបញ្ញាទាំងព្រោះអរិយសាវកអរិយសាវិកា គឺថាបាន សិក្សានៅសច្ចធัวទៅតាមដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងមកទាំងកាត់វត្តសង្សារសម្បើមណាស់បើចាំឲ្យ ត្រាស់ដឹងដោយអង្គឯងនឹងយូរអស់ការជាអង្វែងព្រះ សមាសម្ពុទ្ធឬព្រះបជ័យកពុទ្ធដែលជាព្រះសយំភូត្រាស់ដឹងដោយអង្គឯងនឹងប៉ុន្តែដល់តែយើង បានស្ដាប់ពធัวអានុភាពនៃពធัวដែលយើងបានសិក្សាបត្រៃបីដកអត្តកថានេះធ្វើឲ្យបានទៅជាអរិយសាវៈអរិយសាវិកាកាត់វត្តសង្សារក្រៃលែងណាស់ ណា4អាសង្ខ័យកាប់អីចឹងណាតែមើលមើលអសីតិមហាសាវៈផង នៅសល់មួយសែនកាប់ហ្នឹងហើយបកគលក្រៅពីហ្នឹងពីហ្នឹងគឺថា បំពេញមកលមួមដែលយើងមានឧបនិស្ស័យស្ដាប់ព្រះធម៌លមួមទៅតាមឧបនិស្ស័យដែលមានហ្នឹងគឺបញ្ញាដែលបដិសន្ធិបានដោយល្អហ្នឹងជាឧបនិស្ស័យមកឃើញសច្ចធម៌ទាំងកណាកំណត់ដឹង ជីវិតនេះឯងសិតតែជាធាតចឹងទៅវាអត់មានអត្តាទូខ្លួនយើងឲ្យខ្វល់ឲ្យរវល់ឲ្យកើតទុកដើម្បីថាឲ្យបានអ្វីអ្វីទេបើអត្តាទូខ្លួនយើងអត់មានហើយនឹងឥឡូវនឹងមើលលឺគេណាសោតតវិញ្ញាណដឹងសំឡេងគេណាមានទូខ្លួនយើងឯណានឹងឯងទោះជាយើងបានសំឡេងជាទីពេញចិត្តសំឡេងជាទឹកក៏ដោយឲ្យតែនៅសម្គាល់ថាមានយើងអ្នកលឺគឺនៅតែមានបញ្ហាខ្វល់ចង្អៀតចង្អល់អញ្ចឹងព្រោះវាមិនដែលលឺតែសំឡេងជាទីពេញចិត្តរហូត តទេទេវាមានសម្លេង មិនជាទីពេញចិត្តវាមានរូបទៀតក្លិនទៀតរសទៀតថោតថាពៈទៀតរឿងរ៉ាវទៀតនៅតែកើតទុកអញ្ចឹងដូច្នេះมันចាំបាច់ថារូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍អីទេទេឲ្យតែសតិរលឹកដឹងបានថាមិនមែនយើងអ្នកលឺ មិនមែនយើងអ្នកឃើញត្រឹមតែវិញ្ញាណធាតុអញ្ចឹងទៅមើលមើលទាំងទៅយើងចាំបាច់ត្រូវការអីយកមកឲ្យ ណាណាបើយើងអត់មានហើយនឹងអានឹងឯងដែលអស់តណ្ហាឈ្នះអស់នៅសេចក្តីទុកទាំងពួងទាំងសូមអនុមោទនីប្របាទទុដ្ឋកិមនីអភ័យជាអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីទាំងណាសប្ងៃនៅឋានតោសិទ្ធនៅក្នុងគម្ពីរមហាវង្ស នៅពេលដែលព្រះអង្គកសាងសវណ្ណមេរិកៈចេតដីរួចហើយ នៅបង្ហើយតិចតួចលេបឆ្នាំលេបពួរអីហ្នឹងហើយក៏បញ្ចុះព្រះបរមធាតុហើយបន្តដោយព្រះបាទសទ្ធាទេសៈព្រះបាទសទ្ធាទេសៈហ្នឹងនៅក្នុង អដ្ឋកថាអង្គត្រនិកាយតេកនិបាតជាអគ្គសាវកឆ្វេង នៃព្រះអរិយមេត្រីទាំងហើយព្រះបាទទុដ្ឋគមនីអភ័យហ្នឹងក្នុងពុទ្ធសករាជជាង300ទាំងត្រូវជាចៅរបស់ព្រះបាទទេវានំវយៈទេសៈបាទទេវានំយៈទេសៈហ្នឹងទទួលពុទ្ធសាសនាព្រះមហិន្ទថេរៈហ្នឹង គ្រងរាជបាន40ឆ្នាំទំនុកម្រងពុទ្ធសាសនាហើយក៏អស់បច្ចុប្បន្នទៅកើតឋានតាវតឹងបានតែ96ឆ្នាំមនុស្សទេតែយត់មកបួសតាំងពីភូមិសាមណេររហូតឧបសម្បទាទ្រង់ពនាមព្រះមហាភិក្ខថេរៈសម្រាប់ព្រះរហັດជាព្រះអរហន្តកណាបរិនិព្វាន សម័យកាលនៃប្របាទសទ្ធាទេសៈ បាទសទ្ធាទេសៈនឹងជាប្អូននៃប្របាទទុដ្ឋកេមនីអភ័យចឹងទាំងពីរអង្គហ្នឹងបង ប្អូនហ្នឹងជាអគ្គសាវកស្ដាំឆ្វេងនៃព្រះសិអាមេត្រីចឹងសប្ងៃនៅឋានតោសិតហើយដែលរំលឹករឿងហ្នឹងមកអំពីនេះមានរបត់បត់នេះហ្នឹងឯងដោយសារប្របាទទុដ្ឋកេមនីអភ័យបំពេញប៉ុនអីប៉ុនអីមានរាជបរោះនឹង កត់ត្រាទុកដល់ពេលអាពាធយកមកអានអានទៅអានទៅនឹងជួបបនដែលបានថ្វាយបណ្ឌបាតដល់ព្រះឧជុមន្តលៈថេរៈបណាព្រះអរហន្តចឹងព្រះពោធិមន្តលៈថេរៈអីអីហ្នឹងដែលបានទទួលចង្ហាន់បណ្ឌបាតហ្នឹងក្នុងកាលដែលព្រះអង្គចាញ់សង្គ្រាមពួរ ខ្លាតមិលហ្នឹងក្នុងកាលហ្នឹងរត់ចូលព្រៃទៅ បានមហាថ្លឹកហ្នឹងរៀបចំកិយាថ្វាយព្រះអង្គហ្នឹងហើយប្របាទទុដ្ឋគាមនីអភ័យបើមិនតាន់បានឲ្យទៀនព្រះអង្គមិនសោយទេទម្លាប់ព្រះអង្គអញ្ចឹងណាអញ្ចឹងព្រះអង្គបែងចង្ហាន់នឹង ជា4ចំណែកឲ្យមហាថ្លឹកនឹងអធិដ្ឋានដើម្បីបានប្រសង់និមន្តមកក្នុងព្រៃទេ ទៅណាព្រះថេរៈជាព្រះរហន្តមុនមកដោយរិទ្ធចឹងទៅក៏ថ្វាយចង្ហាន់បិណ្ឌបាតចំណែកព្រះអង្គផងអីផងចឹងទៅដោយសេចក្តីជ្រះថ្លា វានឹកឃើញនឹកឃើញសម័យកាលហ្នឹងចឹងទៅឈប់ឲ្យអានណាប៉ុណ្ណឹងបានណាចិត្តហ្នឹងវាពេញទៅហើយក្នុងកាលនោះរាជរដ្ឋទេវតាទាំង6ជាន់តែមកទទួលប្របាទទុដ្ឋគមនីអភ័យ ព្រះអង្គជាសាសនូបធម្មដែលជាព្រះរាជាដែលនៅក្នុងតកូលនៅក្នុងវងនៃសម្មាទិដ្ឋិចឹងកណាហ្នឹងឯងបានបំពេញបុណ្យកុសលច្រើនណាស់កសាងលោហៈប្រាសាទលោហៈប្រាសាទហ្នឹងមួយជាន់មាន100បន្ទប់ សម្រាប់ប្រសង់គង់ចឹងហើយ10ជាន់ហ្នឹង1000បន្ទប់ដូចជាលោហៈប្រាសាទពពារាមរបស់ឧបាសិកាវិសាខាមេគារមេដានឹងធ្វើតែ2ជាន់ទេចឹងព្រះមហាមុគលានបានចាត់ចែងប្លង់នឹងប៉ុន្តែ1000បន្ទប់តែតែ2ជាន់ទេមិនមិនខ្ពស់ដូច លោហៈប្រាសាទទេចឹង បណ្ណាហ្នឹងគឺមាន ឈ្មោះលោហៈប្រាសាទហើយមាន1000បន្ទប់ប៉ុន្តែនៅឯសាវត្ថីហ្នឹង ទឹកស្ទឹងអចរវតីឡើងមកចឹងហ្នឹងឯងក៏បាក់បែកទៅនៅពពារាមហ្នឹងហើយយើងសល់ទីកន្លែងអីក្រនបានទៅថ្វាយបង្គំជាពិសេសវត្តចេតពុន្ធ កណាហើយលោហៈប្រាសាទហ្នឹងក៏នៅទីកន្លែងយើងធ្វើដំណើរពីពពោតិព្រឹកមកសវណ្ណមេលកៈចេតីហ្នឹងនៅខាងស្ដាំដៃហ្នឹងរៀបរាប់ហ្នឹងក៏សម្ដែង បញ្ជាក់អំពីរឿងភាពនៃ អ្នកដែលមានបុណ្យបានធ្វើហើយដែលមានសេចក្តីសុខអញ្ចឹងយើង បានបុណ្យទំនុកបំរុងមកប៉ុណ្ណេះហើយកុំឲ្យ អាប់អោនទន់ទាបទៅចឹងគឺប្រឹងប្រែងឲ្យណាណីចឹងឲ្យរឹងរិតទៅចម្រើនឡើងរហូត ដល់សម្រេចលោកតរៈជាអរិយសាវកអរិយសាវិកាដង្ហែព្រះអង្គធម្មយាត្រា នាវាឈ្មោះត្រើយមិនវិលវិញចឹងទៅកាន់ព្រះនិព្វានលាចាកលោកីនឹងចឹងដែលវាស្ថិតនៅក្នុងសភាពមិនទៀងចឹងយើងមិនអាចចេះតែមានការវិលវល់ ត្រឡប់ចុះត្រឡប់ឡើងអីលំបាកលំបិនក្នុងការទំនប់បំរុងចាំបីបាច់មើលថែប្រកែប្រកាន់ហួងហែងអត្តភាពនឹងទេកើតមកហើយយើងចេះតែទំនប់បំរុងទៅប៉ុន្តែកុំឲ្យខាតទាំងយើងបានជួបនឹងពុទ្ធសាសនា យើងទទួលយកពធរបស់ព្រះអង្គនឹងមកប្រតិបត្តិក្នុងទានសិលភាវនានឹងឯងចឹងគណៈនៅក្នុងភាព នៃបុគ្គលដែលជាអ្នក មានបុណ្យបានធ្វើទុកហើយហ្នឹងពុទ្ធអង្គសម្ដែងចឹងនៅក្នុងចក្រសោតប្រែមកថាធัวហ្នឹងដូចជាកង់ចឹងចក្រហ្នឹងដូចជាកង់វិលទៅរកសេចក្តីចម្រើន ហើយនឹងសេចក្តីសម្រេចដល់ទៅពពេកតបញ្ញតាភាពជាអ្នកមានបុណ្យបានធ្វើមកបដិសន្ធិក្នុងប្រទេសដ៏សំគូរ ចឹងបានសែបគប់សប្បរោះនៅក្នុងពុទ្ធសាសនាចឹងអត្តសម្មាបនិធិតម្កល់ខ្លួនដោយប្រពៃចឹងគុណចាស់គង់នៅក្នុងពភ្នោះហ្នឹងមានឱកាសបាន ត្រួតត្រងសម្ពុតការសាវកដែលព្រះពុទ្ធអង្គទ្រង់ស្ថាបនាមកទាំងគឺបណ្ឌបាតសេនាសនៈគេលៀនអភិជាអីជាមួយនឹងកុហកយើង ខុសគ្នាតែឈ្មោះហេហ្នឹងឯងឆាន់ទៅបរិភោគប្រើប្រាស់ទៅដូចតែគ្នាហ្នឹងតែដល់ចៃវគឺខុសគ្នាទាំងរូបរាងហ្នឹងយើងមិនអាចយកចៃវហ្នឹង ចេះតែមកស្លៀកដណ្ដប់អីតពិសតពះពេញទៅនឹងបានទេចឹងហ្នឹងឯងតែកាលណាមានថៃចិត្តដើម្បីថា លួចភេទធ្វើជាអ្នកបួសហៅថាថៃយភេទអានឹងទៅជាអភ័ព្វបុគ្គលទៀតកណាចង់មកបន្លំធ្វើអ្នកបួសអីអីបានបិណ្ឌបាតឬក៏រេយង្គៀសអីអីចឹងអានឹងចូលក្នុងអភ័ព្វបុគ្គលទៀតជាតិនឹងមិនអាចបួសបានទេនឹងឯងចឹងសម្ពុតការសាវៈនេះតលតែកលបុតដែលប្រាថ្នាបួសនឹងកោសក់ពុកមាត់ពុកចំការអីហើយ ព្រោះណានឹងឯងបានចៃវរនឹងមកប្រកេនប្រឧបជាទៅ បានប្រឧបជានឹងមានប្រធេរដីកាឲ្យយកទៅស្លៀកដណ្ដប់ណាតលតែចេញពីប្រអោសប្រឧបជានឹងអញ្ចឹងឲ្យទៅស្លៀកដណ្ដប់ទៅបានយើងស្លៀកដណ្ដប់បានហើយបាន ចូលមកទទួលត្រៃសរណគមបានឡើងទៅជាសាមណេរឬក៏ថាសង្ឃកម្ម ដោយឧបសម្បទាកម្មអញ្ចឹងទៅហ្នឹងគឺបញ្ញត្តិកម្មអញ្ចឹងទៀតបន្ថេទីសវានៈកាសាវាំងឆັດតិតាំងមិលហៈមគ្គតាំងសេរសាអញ្ញលឹងកត្វា វន្តិតាពាំងអិសិទ្ធិជាងនិងព្រះឧបល័យសំដែង ក្នុង អបទានខាងចុង អបទាន ព្រះឧបល័យ3ដកលេខ72ហ្នឹង ថាបើឃើញសម្ពុតការសាវៈហ្នឹងគេចោលនៅតាមផ្លូវប្រឡាក់ប្រលោះទៅដោយធូលីដីសៅម៉ងអីមិលហៈមគ្គតាំងបេដកខ្មែរយើងប្រែតែប្រឡាក់លាមកផងចឹង ប៉ុន្តែប៉ុន្តែ កាលណាបើយើងឃើញគេចោលឆាត់ឌីតាំងហ្នឹងគេចោលអញ្ចឹង សេរសាអញ្ញលឹងកាត់ថ្វាទាំងកបីធ្វើ មរៀមដៃ10ដាក់លើសេរសានមស្ការថ្វាយបង្គំទាំងវន្តិតពាំងគាត់ណាកបីវន្តិអិសិទ្ធិជាង ទួងជ័យនៃអិសីអិសីហ្នឹងអ្នកដែលស្វែងរកនៅគុណមានព្រះពុទ្ធមានព្រះបជ័យកពុទ្ធប្រសង្ឃសាវកពុទ្ធហ្នឹងព្រះកថាបញ្យលអិសិទ្ធជាជាងទងរបស់អិសីហ្នឹង ព្រោះណាចឹងគឺប្រព្រឹត្តទៅ ដើម្បីរួចផុតចាកទុក្ខព្រះអង្គទ្រង់សម្ដែង នៅ ក្នុងបគាថាធម្មបទយមកវៈនោះអនិច្ចសាវោកាសាវាំងយោវត្ថੰបរិតហេសតេអបេតោតមសច្ចេណៈអ្នកសោកាសាវៈមរហតេ គឺថាបើមិនប្រតិបត្តិប្រទៅដើម្បីសង្រួមអប់រំទូលមាន ទៅដោយសច្ចៈនឹងទេមិនប្រព្រឹត្តទៅដើម្បីខ្ជាក់ចោលនៅកិលេសទេឆ្លៀកដណ្ដប់ពុតការសវៈហ្នឹងមិនគួរទេមិនគួរទេកណាហ្នឹងឯងតែអ្នកសោណាសោហ្នឹងបុគ្គលនោះ អ្នកហ្នឹងការសាវៈមរហតិនេះការសាវੰងហើយនឹងអរហតិ អរហៈហ្នឹងប្រែទៅគួចឹងគួដល់សម្ពុតការសាវៈតែព្រះអង្គបរិស័ទប៉ុន្តែសវេ អត់បរិស័ទទេសវេ ការសាវៈមរហតេបុគ្គលនោះគួដល់សម្ពុតការសាវៈហ្នឹងគឺយោវន្តកសាវសៈបុគ្គលណាដែលខ្ជាក់ចោលនៅកិលេសហ្នឹងគណាសីលេសកសកសមាហេតោឧបេតោតមសច្ចេនៈហ្នឹងសវេការសាវៈមរហតេហ្នឹង គឺថាឧបេតោណាប្រកបទៅដោយតមៈហើយនឹងសច្ចៈហ្នឹងនឹងឯការទូលមានចិត្តហើយនឹងវិជ័យសច្ចៈជាដើមនឹងមានសិលមានការរំកល់ចិត្តអញ្ចឹងអំពុតការសាវកនឹងយើងគោរពជ្រះថ្លាណាស់មានប្រវត្តិរឿងនៅ ក្នុងអបទាននៅ ក្នុងប្រធេរៈប្រធេរីគាថាអីអីហ្នឹង ដែលបានបំពេញអភិនិហា បារមីមកឃើញឃើញសម្ពុតការសាវកព្រះបច្ចេកពុទ្ធនឹងដែល ពាក់នៅក្នុងមេឈើនឹងយកផ្កាយកអីទៅបូជាថ្វាយបង្គំនឹងចឹងឧបនិស្ស័យជ្រះថ្លា នៅក្នុងសម្ពុតការសាវកនឹងបានមកចូលកាន់ភ្នោះបុស្សជាបព្វជិតគឺណាហើយសម្រាប់ព្រះអរហន្តបរិនិព្វាន ក្រោមមលប់សម្ពុតការសាវកនាង នាងកេណោទេប៉ុន្តែនាងកេណោហ្នឹងជ្រះថ្លានឹងព្រះវិជ័យកពុទ្ធណាអំពី94ផែនដីមុនអញ្ចឹងទៅក៏បានយកផ្កាបបោសមាលាផ្កាសាលព្រឹកអីអីហ្នឹងច្រើនអង្គទេយកមកបូជាថ្វាយព្រះវិជ័យកពុទ្ធជ្រះថ្លានឹងអ្នកបួងត្រួតត្រងពុទ្ធកាសាវៈអញ្ចឹងទៅឈួឈួសាពះហើយជ្រះថ្លា ដោយសេចក្តីជ្រះថ្លានឹងអ្នកបួសអញ្ចឹង94 94ផែនដីហ្នឹងអត់ដែរស្គាល់អបាយភូមិទេហើយកើតក្នុងតកូលពងខ្ពស់ទៀតពីព្រោះសេចក្តីគោរពឋានៈអបជាយណៈហ្នឹងគឺថា ប្រកេនភាពពងពោះថ្វាយភាពពងពោះជូនភាពពងពោះឲ្យដាំពូជពងពោះហ្នឹងព្រះពុទ្ធអង្គសម្ដែងនៅក្នុងបៃដកលេខ28ចូលកម្មវិភង្គសោតអបជាយណៈហ្នឹងគឺបានន័យថាតែកាលណាមានការគោរពគឺបានដេកថាប្រកេនជូនថ្វាយនៅភាពពងខ្ពស់ដល់អ្នកអតីបានដេកថាអ្នកនឹងដាំពូជពងខ្ពស់ទុកឲ្យព្រោះចេតនានោះមានភាពពងខ្ពស់ហើយបាន ប្រគេនជូនអញ្ចឹងទៅបានអញ្ចឹងចេតនានោះវាអត់ជ្រុះពីចិត្តយើងទៅទេដាំក្នុងចិត្តហ្នឹងយើងយើងឲ្យយល់ចុះឲ្យតែយើងប្រកេនអីឲ្យអីអ្នកដតីគឺបានតែតែយើងមានរបស់នឹងហើយជាតួចេតនាហើយចេតនាហ្នឹងអត់ធ្លាក់ពីចិត្តយើងទៅឧទាហរណ៍ថាយើងដាក់បាតប្រកេនលោកបាយចូលបាតប៉ុន្តែចេតនាហ្នឹងពូជបាយប្រកេនចៃវចឹងទៅណាវត្តតោហោតិវណ្ណតោចឹងពុទ្ធអង្គទ្រង់សម្ដែង នៅក្នុងសក្គាតវៈហ្នឹងឲ្យសម្ពុតហ្នឹងឈ្មោះថាឲ្យពួរសម្បុលថាបើឲ្យបាយឈ្មោះថាឲ្យកម្លាំងដល់ឲ្យយានឈ្មោះថាឲ្យចក្តីសុខហើយបើឲ្យប្រទីបឈ្មោះថាឲ្យចក្ខុបើឲ្យទីសំណាក់អាស្រ័យឈ្មោះថាឲ្យនៅរបស់ទាំងពួងទាំងកណាទាំងកម្លាំងទាំងពួរសម្បុលទាំងសេចក្តីសុខទាំងភ្នែកដែលភ្លឺហ្នឹងដោយសារបានជ្រក់នៅតិច ចឹងទៅហើយបើឲ្យការទូមានព្រានប្រដៅបង្រៀនបាលី បង្រៀនអត្តកថា ឆ្លើយបញ្ហា ដែលបានសាកសួរឲ្យនៅការស្ដាប់ធัวហ្នឹងបុគ្គលហ្នឹងដែលដែលព្រះអង្គសម្ដែងថាយោធម្មមនុស្សាសតិនេះហ្នឹងឯងបុគ្គលណា ទូមាន ព្រានប្រដៅនៅធัวណាហ្នឹងគឺបុគ្គលនោះឯងឈ្មោះថាឲ្យ នៅ អមតៈណាអមត តន្តតោចៈសោហោតេណាបុគ្គលនោះឈ្មោះថាឲ្យនៅព្រះនិព្វានតែនឹងគឺពុទ្ធបរិស័ទយើងយល់ដឹងអញ្ចឹងទៅដូចយើងយើងដឹងថាផែនដីគេធ្វើអីថាធ្វើផ្ទះធ្វើផ្ទះទៅអឺហើយបើថាដីចំការដាំទៅណាំទៅដីស្រែធ្វើស្រែទៅយ៉ាងណាមិញដែលយើងមកដឹងចិត្តនេះជាធម្មជាតិសន្សំពូជអញ្ចឹងយើងគិតទៅពីដាំពូជឲ្យល្អទៅពូជ នៅក្នុងចិត្តសន្តានហ្នឹងទីមួយឲ្យយើងបានសុខក្នុងបច្ចុប្បន្នតែចិត្តជាបុណ្យគឺមានតែក្តីសុខហើយទាំងយើងកើតទុករឿងអីរឿងអីតាមផ្លូវចិត្តហ្នឹងរឿងរ៉ាវវាអាចថាមកពីអ្នករតីចុះប៉ុន្តែសេចក្តីទុកផ្លូវចិត្តកុំបន្ទោសអ្នកណា ទាំងអត់ទេ គឺសិតតែចំណងតណ្ហាក្នុងចិត្តយើងទាំងអស់ដែលយើងចង់ចេះចង់ចោលហួងហែងទៅអត់បានដូចចិត្ត វាកើតទុកហើយចឹងគ្មាននរណាបញ្ចូលសេចក្តីទុកមកដល់ចិត្តយើងត្រង់ត្រង់ចឹងទេអស់យ៉ាងត្រឹមបបួលទេបើយើងអត់ព្រមគឺអត់ទេចឹងអត់កើតទុកទេបើអញ្ចឹងគេធ្វើឲ្យពុទ្ធព្រះអង្គទ្រង់កើតទុកហើយគេស្អប់ព្រះអង្គព្រះអរហន្តអីអីហ្នឹងអត់ទេធ្វើម៉េចក៏ អត់ទេវាដូចថាឆ្នាំពុលដាក់ដបអញ្ចឹងបានតែប៉ុណ្ណឹងបើយើងមិនបើកគ្របយកមកបរិភោគទូទានទេវាអត់ពុលស្លាប់ទេអត់ដល់នៅទុក្ខវេទនាស្ទើរតែនឹងស្លាប់ទេនឹងឯងពាក្យសម្ដីអ្នករតីអកប្បកិរិយាទង្វើរបស់អ្នករតីអីអីទាំងអស់ហ្នឹងទាំងអាហ្នឹងគឺដូចឆ្នាំពុលដាក់នៅដបទេបើយើងមិនយកមកទុកដាក់យកមកគិតយកមកត្រេះរិះកើតទុកទេ យើងទទួលជាសច្ចធម៌ទៅវិញ គឺថាការឃើញហើយដឹងរឿងឮហើយដឹងរឿងណាអាការឃើញការឮដឹងក្លិនដឹងរសដឹងផុតថាពៈនេះណាអានឹងគឺជាវិបាករបស់កម្មរៀងរៀងព្រះអង្គរៀងរៀងខ្លួនទាំងហ្នឹងឯងគឺជាវិបាកកម្មរៀងរៀងខ្លួនណាបើអត់មានអកុសលវិបាករបស់យើងទេវាអត់ដឹងអារម្មណ៍មិនល្អនឹងទេ ហើយអារឿងអ្នកដតីដែលធ្វើអីមិនល្អនិយាយអីមិនល្អអានឹងបាបក្នុងអ្នកដតីទៅគណៈយើងមានចាំបាច់ទៅយកកិលេសអ្នកដតីនឹងមករែកពុនលីសែងមកគិតឲ្យឈឺក្បាលអីកិលេសរបស់យើងនឹងដោះស្រាយមិនតាន់ទាំងរួចផងហ្នឹងទៅ ចាប់យកកិលេសអ្នករតីនឹងមកមកទូលឲ្យធ្ងន់ក្បាលធ្វើអីដែលយើងគិតថាគេធ្វើអីគេនិយាយអីវាតោះអញ្ចឹងទៅ មិនបានគេធ្វើអញ្ចឹងអញ្ចឹងអញ្ចឹងយកមកគិតឲ្យកើតទុកហ្នឹងណាអាហ្នឹងឯងកិលេសអ្នករតីមកខាងកិលេសយើងមកខាងរែកទៅឲ្យធ្ងន់បឹបអញ្ចឹងទៅតែបើយើងចែកទៅរឿងខ្សែនៃជីវិតរបស់យើងផ្សេងមួយខ្សែទៅវិជ្ជពេយសំពេយប៉ុនយើងមកបានប៉ុណ្ណឹងហ្នឹងឯងត្រូវបាត់បង់អីទៅយ៉ាងណាជាធម្មតា ប៉ុន្តែយើងត្រេកអរនឹងរបស់ដែលនៅមានឧបមាថាយើងយើងត្រូវគេបោកអស់1000ដុល្លារយើងធ្វើថែមទៅទៀតទៅតែ10ដុល្លារធ្វើចង្ហាន់ប្រគេនប្រសង់ទៅវាលើសពី1000ដែលបាត់នឹងទៅទៀតហើយយើងຕົកក្នុងធនាគារបនយើង ស្រេចកណានឹងឯងដែលព្រះពុទ្ធអង្គសម្ដែងអាទិតតាស្មឹងអាគារាស្មឹងយ៉ាងនីហរតិភេជនាងឯណានឹងឯងកាលណាបើភ្លើងឆេះផ្ទះ អ្នកដែលជញ្ជូនទ្រព្យសម្បត្តិចេញ ពីផ្ទះដែលត្រូវភ្លើងឆេះនឹងឬក៏ទ្រព្យសម្បត្តិណា ដែលភ្លើងអត់ឆេះទេអាហ្នឹងគឺថាតាំងតាស័កទេទ្រព្យសម្បត្តិទាំងអស់នោះឯងគឺអត្ថាយៈហ្នឹងបានជាប្រយោជន៍នៃបុគ្គលនោះហ្នឹងឯងអាហ្នឹងអញ្ចឹងយ៉ាងណាមិញនេះភ្លើងនេះភ្លើងនេះអេមាទេតកោលោកោចរិយៈមរណេនអ្នកចាក់នេះចរិយមរណៈភ្លើង11កងឆាបឆេះជីវិតរបស់យើងនេះ នឹងឯងគឺព្រះពុទ្ធអង្គទ្រង់សម្ដែងថាការដែលឲ្យទៀននេះឯងជាការជញ្ជូនចេញដល់ល្អកណានឹងឯងនីអរេថេវៈទៀនណេអ្នកចឹងនឹងឯងនីហរេថេវៈនេះទៅណា អេវៈនឹងបញ្ជាក់ថាកំខានណាគឺថាទៀនណេអ្នកដោយការឲ្យទៀនហ្នឹងគឺ ថាជាការជញ្ជូនចេញដល់ល្អទាំងកណា ទិនញាំងហោតិសនីភតាំងហ្នឹងគឺថាជូនចេញល្អណាស់ហើយទិនញាំងសុខបលាំងហោតិការឲ្យទៀននេះ គឺរមែងបាននៅផលជាសុខបើយើងអត់បានឲ្យទៀនទេវាត្រូវចោលដណ្ដើមយក មានអ្នកដែលរឹបអូសអីទៅចឹងទៅត្រូវភ្លើងឆេះទៅត្រូវវិនះទៅដោយប្រការផ្សេងផ្សេងពំនុះសោតទេយើងត្រូវស្លាប់ចោល នៅ សម្បត្តិទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវឆ្លាតទាំងទុក ក្នុងធនាគារបនយើងមានប្រាក់យកទៅដាក់ធនាគារយើងមានដែរស្ដាយណា យើងបានការអីតិចតួចតាមនឹងអស់យ៉ាងថា1%អីចឹងទៅនឹងឯងបើបាន1លានដុល្លារដាក់ទៅបាន 10000ដែរណោះហ្នឹងហើយបើ1%ណាក្រំដែរណាមួយខែថាបាន10000ដុល្លារអីចឹងទៅដែរហ្នឹងឯងអាហ្នឹងអ្នកដែលគាត់មានប៉ុនបានធ្វើមកគាត់អាចរស់ នៅ ស្រួលបាន ហើយ បើបានអប់រំចិត្តឲ្យទលំទលាយទៅទៀតធ្វើជារតនៈបុគ្គលគឺថារស់នៅឲ្យញាតិមិត្តសន្តានបងប្អូនអ្នកស្រុកអ្នកភូមិសុបាយចិត្តណា បានពុទ្ធបរិស័ទគុណចាស់អីសបាយប្រតិនេះហៅថារតនៈបុគ្គលទាំងគឺជាមាសប្រាក់លុយកាក់សម្រាប់លោកនឹងហ្មងហើយព្រោះមនុស្សយើងបានប្រាក់សបាយចិត្តប៉ុន្តែមិនមែនមានតែប្រាក់ឯដែលយើងសបាយចិត្តសប្ងាយយើងមានបុគ្គលជាទីស្រឡាញ់ផងបានយើងសបាយចិត្តណានឹងឯងបកុលណាដោយថាយើងមានមេដាបិតាក្រោកឡើងយើងមានមេដាបិតាទៅយើងសប្បាយចិត្តនឹងឯងភិយាស្វាមីដែល មានការសង្គ្រោះគ្នា ឬក៏យើងមានកូនជាទីស្រឡាញ់មានចៅគេណាយើងយើងមើលមើលដែលយើងសប្បាយចិត្តហ្នឹងហ្នឹងឯងលោកយាយលោកតាអីចឹងទៅអបសុកថ្ងៃសៅរ៍ថ្ងៃអាទិត្យកូនយកចៅទៅទៅសប្បាយជាមួយចៅអីចឹងទៅហើយអាហ្នឹងគ្រាន់តែឧទាហរណ៍ណាតែសពបរោះហ្នឹងនឹងឯងសពបរោះដែលនាំឲ្យយើងបានដល់បរតនត្រ័យនាំឲ្យមានសមាទិដ្ឋិ យើងមានទុកមានលំបាកអីយើងអាចនិយាយរឿងក្នុងចិត្តបាន កល្យាណមិត្តនឹងអាចជួយនិយាយឲ្យយើងមានកម្លាំងចិត្តចេះនិយាយឲ្យយើងមានសេចក្តីសុខណាអានោះវាលើសប្រាក់យើងទៅទៀតណារឿងខ្លះប្រាក់មិនមែនឲ្យយើង បានសុខទេប៉ុន្តែ មនុស្សធ្វើឲ្យយើងបានសុខបាននេះព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យយើងថែរក្សា កល្យាណមិត្តនឹងអញ្ចឹងមើលមើលយើងក៏អាចធ្វើបានដែរ នឹងឯងអាចធ្វើឲ្យអ្នកដតីមានសេចក្តីសុខបានសបាយទៅដោយសារយើងធ្វើអីយើងនិយាយអីយើងឲ្យអីដោយអាបាសិកាវិសាខាយ៉ាងមើលមើលមនុស្សរាប់រយនាក់ទៀតស្រឡាញ់គាត់ណាម៉ែម្ចាស់ម៉ែម្ចាស់ហ្នឹងគាត់ប្រមូលមកដោយការសង្គ្រោះឲ្យទៀនឲ្យអីអីចឹងទៅរួចទៅគាត់នាំ ទៅវត្តបានស្ដាប់ពធសម្រាប់អ្នកផលទៅ គាត់ប្របួលទៅទៅហើយតែអត់អត់ប្រកែកទេព្រោះចូលចិត្តចូលចិត្តគាត់ណាហើយតែចូលចិត្តមកពីគាត់សង្គ្រោះដោយការឲ្យទៀនដោយពាក្យសម្ដីពីរោះអីអីហ្នឹងអញ្ចឹងទៅអញ្ចឹងបានខ្ញុំណាចង់រំលឹកថាមនុស្សយើង បានរស់នៅសប្ងៃយើងឆ្លងកាត់ចំណន់នៃវ័យមានការចេះដឹងចាស់ចិត្តចាស់គំនិតណា យើងមកយល់ចំណុចមួយថាយើងរស់នៅមុននឹងចែកឋានទៅគួរតែរស់នៅឲ្យមនុស្សទាំងឡាយបានសบายចិត្តដោយសារយើងរស់នៅមួយថ្ងៃពីរថ្ងៃអីក៏ដោយទាំងដោយមិនចាំបាច់ទៀមទាផលតបស្នងវិញទេឲ្យតែអ្នកដតីបានសบายចិត្តយើងអរគុណណាអរគុណត្រង់ដែលថាអ្នកដតីនឹងបានកើតមកជាមនុស្សឲ្យយើងធ្វើបន់ជាមួយហើយមានសិលទៅទៀតរត់ទៅពិសេសទៅទៀតបានចូលកាន់ប្រភ្នោះបុស្សជាបព្វជិតទៅទៀតអរគុណគុណចាស់មែនតើ ញាតិញោមឯកឧត្តមលោកទាវដែលជ្រះថ្លាមានសទ្ធាទំនុកបំរុងប្រសង់មានដែលគិតទៀមទាអីពីប្រសង់ឯណាមានតែអរគុណគុណចាស់គង់នៅក្នុងពភ្នោះប៉ុន្តែញាតិញោមហ្នឹងណាគឺសំខាន់ណាស់ណាជាសម្បត្តិនៃប្រសាសនាទាំងកណាហ្នឹងឯងបើអត់មានបច្ច័យ4មាន ប្រសង់មកពីណាមានកត់សាលា ព្រះវិហារអីយ៉ាងម៉េចទៅកើតនេះសំខាន់ណាស់ណាជាសម្បត្តិជាធនធាននៅក្នុងពុទ្ធសាសនាហើយយើងចម្រើនទៅទៀត យើងធ្វើយ៉ាងម៉េចគាត់ថាឲ្យតែអាចជួយអ្នកដតីឲ្យមានសេចក្តីសុខបានគឺថាយើងសប្បាយចិត្តដល់តែពេលបិទភ្នែកចាកលោក នឹងទៅនឹកឃើញតែរឿងល្អរឿងល្អរឿងល្អទេវតានាំរាជរដ្ឋមកទទួលអ្នកដែលមានបុណ្យចង់កើតឋានណាក៏បានដែរទាំងគណៈអ្នកដែលមានបុណ្យចង់កើតឋានណាក៏បានដែរបើដូចយើងមាន ប្រាក់អញ្ចឹងហ្នឹងឯងយើង ចង់ទិញអីហ្នឹងឯងចង់ទិញអីក៏បានចង់ទិញផ្សារទៅមូលទៀតក៏បានហើយបើជាបើយើងអត់ប្រាក់យើងគ្រាន់តែចង់បានរថយន្តមួយឲ្យគ្រាន់បើហ្នឹងឯងមើលប្រមាណគេថាអានឹងប្រមាណគេថាអានឹង20ម៉ឺនដុល្លារហើយចុះខ្ញុំមានតែ20រៀលអឺ20ម៉ឺនខ្មែរអូធ្វើម៉េចចឹងធ្វើម៉េចទៅទិញបាន ហ្នឹងឯងអាហ្នឹងឯងដូច្នេះសេចក្តីប្រាថ្នារមែងសម្រេចវាតលតែមានប៉ុនគ្រប់វាមិនមែនប្រាថ្នាបាន ប្រាថ្នាបានដោយអត់ប៉ុនទេប្រាថ្នាសុគតិភពយ៉ាងណាយ៉ាងណាតលតែមានប៉ុនគ្រប់ប្រាថ្នាជាពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកអគ្គសាវិកាពុទ្ធមេត្តាពុទ្ធបីតាកន្សៃសារពេចតលតែមានប៉ុនគ្រប់ទាំងហើយសេចក្តីប្រាថ្នាហ្នឹងគឺជាទិសដៅដោយថាយើងចង់ទិញអីចឹងទៅ អាហ្នឹងហើយយើងមាន ប្រាក់ទៅទិញមកវាមានទិសដៅអញ្ចឹងណាហើយបើយើងប្រាថ្នាដូចថា នាងអសន្ធិមេត្តាបានចង្អុលប្រាប់នេកពានិចទឹកឃុំព្រះបជ័យកពុទ្ធត្រូវការទឹកឃុំយកទៅធ្វើជាឆ្នាំបាត់តំបៅមានព្រះវិជ័យកពុទ្ធនៅ ភ្នំគុណមានដែនដីព្រះហើយមកពៀនកើតតំបៅចឹងទៅ ជួបនាងកំភៈទេសីកដៀតក្អមទៅហ្នឹង ទៅដងទឹកហ្នឹងបានថ្វាយបង្គំព្រះបជ័យកពុទ្ធចង្អុលបង្ហាញមានអ្នកលក់ទឹកខ្មុំហ្នឹងដល់ទៅចាំមើលព្រះបជ័យពុទ្ធបានទឹកខ្មុំហ្នឹងមកហើយក៏បានសាកសួរទៅថានាយពេលនេះទឹកខ្មុំហ្នឹងប្រាថ្នាឲ្យបានទៅជាស្ដេចធំមកមានអានុភាពសັບផ្សាយទៅគ្រប់ទិសមយោជដោយជុំវិញអញ្ចឹងទៅទៅលើទៅក្រោមហ្នឹងអញ្ចឹងទៅក៏ក៏នឿយណាយនឹងអាភាពក្រីក្រលំបាកកំសត់បំរើ គេម្ដង ទឹកទាំងតិចទាំងរងាអីអីទាំងអស់ហ្នឹងស្រាប់តែចង់ធ្វើជាជាមហេសីនៃបរិជាហើយមិនបរិជាណាគឺនាយពេលនិចទឹកខ្មុំហ្នឹងដែលគាត់ប្រាថ្នាហ្នឹងប្រាថ្នាដែរប្រាថ្នាប៉ុន្តែថាឲ្យឲ្យសមនឹង ការដែលប្រាថ្នាចឹងសូមកណាបគុណចាស់ព្រះអង្គគង់ចាំសិនរត់ទៅផ្ទះទៅបានសពុតទៅតឹងមកចង្អាមទៅណា បដោយមហាត់កន្លះម៉ែត្របានតែប៉ុណ្ណឹងវាមានតែប៉ុណ្ណឹងបើអ្នកបម្រើគេហ៎បានប៉ុណ្ណឹងមកថាអាចប្រើបានហើយប៉ុណ្ណឹងសម្រាប់រុំតំបៅគឺណាប៉ុណ្ណឹងបានហើយយកមកថ្វាយព្រះវិជ័យកពុទ្ធហើយក៏ប្រាថ្នាឲ្យបានជាមហេសីនៃពរាជា ដែលមានអានុភាពនឹងព្រោះតេតួងនឹងខ្លួនឯងដែរណាចង្អុលបង្ហាញប្រាប់នឹងនេះពេលនេះទឹកខ្មុំនឹងបានជាបាតធម្មាសោកអញ្ចឹង ហើយនាងកំភៈទេសីនេះកើតនៅឯមត្តរតនោះទេប៉ុន្តែកើតទៅរូបស្អាតស្អាតនឹងដោយសាររត់ទៅរត់មកនេះរត់ទៅរត់មកនឹងប្រើកម្លាំងដៃជើងនឹងណាសិតតែប្រើទៅជាប៉ុនទាំងអស់ហើយសម្ពុតសម្រាប់រុំដំបៅនឹងទៀតហ្នឹងឯងអាហ្នឹងវាចូលនៅក្នុងវត្តតោហោតិវណ្ណតោនេះឲ្យសម្ពុតឈ្មោះតែឲ្យពួរសម្បល់ហ្នឹងបិទបាំងរូបកាយនេះគ្រាន់តែសម្ពុតរុំដំបៅផងដែរ ម្រាមដល់ជ័យវរទាំងមូលទៀតដែលយើងនឹកជ្រះថ្លាចំពោះអ្នកដែលមានវត្តបប្រតិបត្តិល្អហ្នឹងអញ្ចឹងបានឱកាសយើងនេះឱកាសតំណាងដែលយើង បានមកជួបពុទ្ធពធព្រះសង្ឃរៀងយើងកំថាងប៉ុនអីក៏ប៉ុនដំបើម៉េះថាបើអត់កើតមកជួបពុទ្ធទូប្រសង់ទេ គឺយើងធ្វើមិនបានទេទាំងប៉ុនដែលធំដុំហ្នឹងណានៅក្នុងសហសវៈសហសវៈ វគ្គទី8នៃពាក្យថាធម្មបទហ្នឹងមានពាក្យថាដែលព្រះអង្គសម្ដែងការដែល បូជាតូចធំនឹងអស់មួយឆ្នាំ ដល់លោកយៈមហាជនព្រះអត្តកថាលោកបញ្យល់ថា លោកយៈមហាជនពេញចក្រវាលទៀតទៅណាมันបានមួយដែលបែងជា4ចំណែកនៃការថ្វាយបង្គំដល់បុគ្គលដែលមានទិដ្ឋិត្រង់ បុគ្គលដែលមានទិដ្ឋិត្រង់ហ្នឹងរាប់ពីសោតាបណ្ឌបុគ្គលទៅអានុភាពធំតែប៉ុណ្ណឹងព្រះអរិយបុគ្គលចឹងហ្នឹងហើយអញ្ចឹងយើងបានកើតមកយើងតន់ប្រពុតធัวប្រសង់យើង ជ្រះថ្លា នៅក្នុងប្រសង់នេះដែលមានតាំងពីព្រះអញ្ញាកោនដេញៈទទួលអេហិវិខុឧបសម្បទាមកយើងថ្វាយបង្គំសង្វេជៈយត្តស្ថានបច្ចេតដីពពោធិព្រឹកអត់មានទេវតាប្រអិនប្រព្រំណាមករាប់បុណ្យបានទេណា បុណ្យដែលអ្នកជ្រះថ្លាបូជានឹងណាព្រះពុទ្ធអង្គសម្ដែងអ្នកសកាបញ្ញសង្ខាតុងអេមេ តមបិគេនជេទេនៅក្នុងពុទ្ធវៈហ្នឹងគឺថាអ្នកដែលបូជាដល់បូជារហបុគ្គលបូជាយតោបូជារហេណាគណាបូជាយតោហ្នឹងអ្នកបូជា នៅក្នុងពោជារហបុគ្គលពុទ្ធេយតិចសាវកេបបញ្ចសមតិកន្តេតនសោកបរិទ្ធវេហ្នឹងដែលព្រះអង្គជាព្រះអរហន្តហ្នឹងទេតាទិសេពោជាយតោនិពុទ្ធេអកតោភិយេបុគ្គលដែលបូជាដល់តាទិបុគ្គលហ្នឹងសំបីបរិនិព្វានទៅហើយអ្នកសកាបញ្ញាំងសង្ខាតំអិមេតមបិគេនុចេអត់មានទេវតាប្រអិនប្រព្រំយៈមានណាមករាប់បុណ្យអ្នកដែលបូជានឹងបានទេអានេះបានជាចង់រំលឹកដាស់តឿនកូនចៅ ៅដែលយើងកើតមកជួបពុទ្ធធម៌ប្រសង់នេះណាកុំកុំឲ្យយើងខកខានការបូជាហ្នឹងណាគឺបុគ្គលដែលជាតក្កិណ័យបុគ្គលដល់ដល់កំពូលដល់ពិសេសថ្នាក់ព្រះសម្មាសម្ពុទ្ធសំបីព្រះអង្គបរិនិព្វានទៅហើយប៉ុន្តែ ព្រះ បរមធាតុគង់នៅ មើលមើលអស្ចារ្យទាំងហ្នឹងឯងដែល តាំងនៅក្នុងព្រះវរៈកាយព្រះអង្គ ព្រះអង្គយាងទៅតាវតិនទៅឋានព្រំព្រះអង្គយាងទៅណាណាព្រះបរមធាតុនឹងនៅជាប់ក្នុងបកាយព្រះអង្គសម្ដែងពធទេសនាញ៉ាំងមនុស្សទេវតារាប់ចំនួនមិនអស់បានតម្រាច់មគ្គផលព្រះបរមធាតុនឹងណាដែលតាំងនៅក្នុងព្រះវរកាយព្រះអង្គនៅដល់សពថ្ងៃទៀតនៅណានៅណាគឺថាយើងដឹងតែនៅហ្នឹង ព្រោះព្រះអង្គអធិដ្ឋានឲ្យនៅរហូតទទួលគ្នានឹងពុទ្ធសករាជ5000ហ្នឹងឯងចឹងអញ្ចឹងគឺយើងនឹកឃើញដល់ព្រះអង្គគង់នៅ តាមរយៈព្រះបរមធាតុបត្រៃបីដកទៀតហើយប្រសង់គង់នៅថែរសា បត្រៃបីដកនឹងទៀតអញ្ចឹងបានថាកាលពេលវេលានេះជា កាលសម្បត្តិដែលដែលយើង គឺថាត្រូវកាត់នៅរឿងរវល់រឿងខ្វល់ផ្សេងផ្សេងចូលមកជ្រះថ្លាក្នុងបរតនត្រ័យធ្វើកិច្ចការងារបូជាបរតនត្រ័យឲ្យច្រើនទាំងនឹងទាញសេចក្តីត្រឡប់មកនៅ ក្នុងការដែល ពុទ្ធបរិស័ទយើងមានសេចក្តីជ្រះថ្លាគោរពបូជា នៅ ក្នុងបរតនត្រ័យពុទ្ធបរិស័ទយើងបាសកបាសិកានឹងសំបីជាមនុស្សមែនប៉ុន្តែ ប៉អិនប៉អិននមស្ការទេដោយសារសំខាន់ត្រៃសរណគមនេះដែលបានដល់ពុទ្ធពធัวប្រសង់នេះហ្នឹងឯងហើយបើមនុស្សយើងមានតម្លៃម្លឹងម្លឹងមើលមើលពមេតល័យសួរថាតាំងនមសន្តិទេវិជាសំបីអ្នកដែលមានវិជា3ត្រៃវេទហ្នឹងក៏នមស្ការព្រះអង្គ សពេភូមិចក្ខតិយាពរាជាលើផែនដីទាំងអស់ក៏នមស្ការព្រះអង្គចត្តារោចៈមហារាជា ទេវរាជទាំង4ស្ដេចទេវតាឋានចាតមហារាជការក៏នមស្ការព្រះអង្គទេតសាយសាសេនោនេះទេយសាចៈទេតសាចៈយសាសេនោហ្នឹងគឺទេវតាដែលមានយសនៅឋានតាវតឹងហ្នឹងក៏ ក៏តាំងនមសន្តិណាគឺថានមស្ការថ្វាយអង្គមព្រះអង្គនឹងអញ្ចឹងអថកោនាមមយៈខោហៅព្រះអិននឹងថាព្រះអង្គនមស្ការបុគ្គលណាតើបុគ្គលណាដែលមានមានសភាពតែគួរឲ្យព្រះអង្គនមស្ការថ្វាយបង្គំហ្នឹង នឹងឯងចឹងចឹងទៅបានសកៈទេវរាជនឹងរៀបរាប់អំពីការដែលព្រះអង្គនឹងពិតមែនហើយណាមៀងដែលមកសន្តិទេវជា អ្នកដែលមានត្រៃវេទហ្នឹងក៏នមស្ការថ្វាយបង្គំយើង ជាប្រអិនហើយសពេភូមិចក្ខតិយាបរាជាលើ ផែនដីហ្នឹងក៏នមស្ការ យើងមង្គលមេសន្តិចតារោចមហារាជាហើយទេវតាដែលមានយសឋានតាវតឹងអីអីហ្នឹងសិតតែនមស្ការក៏ប៉ុន្តែអហញ្ចៈសីលសម្បន្នេចររតៈសមាហិតេសម្មាបព្វជិតេវន្តេព្រមចរិយៈបរាយនេ ណាខ្ញុំខ្ញុំជាប្រអិនហ្នឹងខ្ញុំវន្តាថ្វាយបង្គំបព្វជិតដែលល្អសម្មាបព្វជិតេវន្ទេ ដែលសីលសម្បន្នេចររតៈសមាហិតេមាន ដល់ព្រមដោយសិលមានចិត្តតម្កល់ស្មើល្អអស់រាត្រីដល់យូរហ្នឹងព្រះមច្ឆរិយៈបរាយណេហ្នឹងមានមគ្គព្រះមច្ឆរិយៈប្រព្រឹត្តទៅ ក្នុងការខាងមុខប៉ុណ្ណា ដែលដើរនៅ ក្នុងផ្លូវ នៃព្រះមច្ចរិយធម៌ហ្នឹងប្រព្រឹត្តទៅដើម្បីអរិយមគ្គហ្នឹងហើយថាបបិចិត្តហើយយើងយើងជ្រាបដឹងហើយត្រូវនមស្ការថ្វាយបង្គំប៉ុន្តែណែបន្តមកមកគាថាទៀតនេះបើអិនថាយេកហថាបញ្ញករាសីលវន្តោបាសកាធម្មេនៈទេរាំងបោសេនតេតេនមស្សាមិមេតលៃតេ មនាមាតល័យក្រហោះឯណាដែលជាអ្នកធ្វើបន់គឺណាយេគេហដ្ឋាបញ្ញការាចេញបល័យមកអញ្ចឹងបើអិនគឺណាហើយសីលវន្តោបាសកាបាសកបាសិកាជាអ្នកមានសិលធម្មេអ្នកទេរាំងបោសេនតិជាអ្នកចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធัวភរិយាក៏សង្គ្រោះស្វាមីមើលក្រុមគ្រួសារប្រកបដោយធัวចិញ្ចឹមជីវិត ដោយប្រពៃទៅណាវាចាការបៀតបៀនមនុស្សសត្វដតីដតីហ្នឹងតេអ្នកម៉ាសាមិខ្ញុំជាប្រអិនហ្នឹងអ្នកម៉ាសកានៅក្រហោះនោះបាសកបាសិកានោះប្រអិនទៅទន់ខ្លួនណាប្រអិនធ្លាប់កើតជាមគ្គមនុបនឹងព្រះអង្គខំប្រឹងប្រែងតម្រាំបានជាប្រអិនកណា មេត្តាបេតិធរាំងជឿនតុងជាអ្នកចិញ្ចឹមមេត្តាបិតាក៏លេចេថាបរាយិនាំងគឺថាអបជាយណៈគោរពតកូលរៀមច្បងហើយសន្ហិសកិលៈសម្ភាសੰងមានមានពាក្យសម្ដីជាសកិលៈជាមិត្តសម្លាញ់សន្ហិទុនភ្លន់ទៅពេលសនបហាយណੰង វាចានៅអាពាក្យសម្ដីញុះញង់មច្ឆេរៈវិន័យយយុត្តោប្រកបទៅដោយការដែលលះបង់សេចក្តីកំណាញ់ចាកណាហើយសច្ចាំងកោធាវិភងនរាំងហ្នឹងជាជាអ្នកមានពាក្យសច្ចៈហើយគ្របសង្កត់នៅសេចក្តីក្រោតកណាទេវតាក្នុងឋានតាវតឹងនឹងទាំងអស់តាំងទេវតាវតឹងសាហ្នឹងបានហៅ បុគ្គលនោះឯងថាជាសប្បរោះដល់ប្រសើរណានៅឋានតាវតឹងហ្នឹងគឺប្រអិនហ្នឹងដែលមានវត្តបត7ប្រការរៀងខំប្រឹង ប្រែងណាទី1គឺចិញ្ចឹមមេដាបៃតាទី2គឺគោរពតកូលរៀមច្បង ទាំងអ៊ំប្រុសអ៊ំស្រីមាមីងអីទាំងអស់ហ្នឹងបងប្អូនអីអីហ្នឹងហ្នឹងទី2ទី3មានពាក្យសម្ដី គឺថាមិនតកោះបោះបោកទាំង នឹងឯងហៅថាសន្ហិណាសទន់ទៅសក្ខិលៈសម្ភាសੰងហ្នឹងវាមានពាក្យសម្ដី ជាមិត្តសម្លាញ់នាំមកនៅពាក្យជាប្រយោជន៍ហើយមិននិយាយញុះញង់ទេមិននិយាយបំបែកបំបាក់អីទៅតាមអំណាចនៃការស្រឡាញ់ស្អប់កប់តោះហ្នឹងទេហ្នឹង4ណាហើយនៅលះបង់សេចក្តីកំណាញ់ហ្នឹងជាទី5ហើយសច្ចៈសច្ចៈហ្នឹងគឺ មិននិយាយកុហកនិងមិននិយាយពាក្យរយរេឥតប្រយោជន៍សច្ចៈនោះបានពីរមុខហ្នឹងឯងការដែលមិននិយាយតកោះបោះបោក រួចហើយមិននិយាយញុះញង់រួចហើយដល់មកសច្ចៈនេះគឺមិននិយាយកុហកហើយមិននិយាយឥតប្រយោជន៍ហើយនឹងកោតធេភិភង្គនៅមានទីក្តីក្រោតប៉ុន្តែ គ្របសង្កត់មិនឲ្យផុសផលមកតាមកាយតាមវិជាអីទេខំប្រឹងរហូតមកជីវិតទៅបានបានជាប្រអិនហ្នឹងទេប៉ុន្តែ នៅចាញ់ពលឺ ទេវបុត្រអនេកវណ្ណៈទេវបុត្រក្តីសូម្បីតែសពពុទ្ធកោដ្ឋិនេះដែលឃ្លួងហើយដើរសុំទានគេនេះសម្រាប់សោតាបច្ចផលទៅកើត ជាទេវតាឋានតាវតឹងពលឺជាងប្រអិនទៀតទាំងនឹងឯងដោយសារការដល់បត្រៃសរណគមទាំងទេវតាឲ្យតែបាន ដល់ត្រៃសរណគមទៅកើត ជាទេវតាពលឺភ្លឺខុសពីទេវតាដតីដតីទាំងសំបីតែប្រអិន ព្រោះប្រអិនកាលដែលនៅ ជាមគ្គមេនុបហ្នឹងអត់មានបរតនត្រ័យគឺអត់បានដល់ពុទ្ធពធប្រសង្ឃចឹងនៅ ក្នុងសេចក្តីនេះខ្ញុំណារំលឹកបងប្អូនកូនចៅយើង បានកើតមកបានជួបពុទ្ធទូប្រសង់យើងហប្រឹងប្រែងបូជាពុទ្ធទូប្រសង់នឹងដោយអមិសបូជា ហើយដោយបដិបត្តិបូជាទៀតយើង ប្រម៉ែប្រមូលបុណ្យកុសលរាល់ថ្ងៃល្ងាចឡើងថ្វាយអង្គមព្រះ គឺថាបុណ្យកុសលដែលខ្ញុំព្រះអង្គម្ចាស់បានសន្សំហើយបូជាថ្វាយព្រះអង្គក្នុងថ្ងៃហ្នឹងបុណ្យកឋិនទានបុណ្យកម្មសិលបុណ្យដាក់បាតលោកបុណ្យបំរើមេត្តាបិតាបុណ្យជួយអ្នកដតីទំនុកម្រងប្រសាសនាអីអីហ្នឹងស្អែកខ្ញុំព្រះអង្គខំប្រឹងឲ្យឲ្យក្រៃលែងទៅទៀតល្ងាចឡើងបូជាថ្វាយព្រះអង្គអានេះគឺថាបដិបត្តិបូជាទៀតក្នុងកិច្ចប្រតិបត្តិបូជាហ្នឹងចឹងហើយនៅក្នុង សេចក្តីជ្រះថ្លាដែលពុទ្ធបរិស័ទបង្អោនទៅក្នុងពុទ្ធក្នុងពធัวក្នុងប្រសង់នឹងគឺក្រៃលែងណាស់អកតោវេប្រសន្នានាំងអគិងធម្មមៀងវិជាអ្នកតាំងនេះបកុលដែលជ្រះថ្លានឹងពុទ្ធហើយពធัวផងប្រសង់ផង ដែលជាអ្នកបានដឹងនៅធัวទេទៀតគេថាយើងបានសិក្សាពធัวទៅអគ្គធម្មវិជាអ្នកតាំងហ្នឹងឯងហើយអកេពុទ្ធេបសន្នាណੰតេខិណៃយេអនុត្តរេទាំងជ្រះថ្លានឹងពុទ្ធដែលជាតេខិណៃបុគ្គលដ៏ប្រសើរអកេធម្មេបសន្នាណੰវិរេគូបសមេសុខេគឺថាចែកជា2ទាំង ជ្រះថ្លានឹងពធัวដែលជាកម្ពូលលើសង្កតធัวទាំងឡាយគឺអរិយមេអង្គ8ហើយនឹងព្រះនិព្វានដែលជាអសង្កតធាតដែលមិនមានធัวដតីដែលមានគុណព្រៀបបានទេនឹងចែកជា2អញ្ចឹងជ្រះថ្លា4យ៉ាងព្រះអង្គម្ដាយក្នុងអង្គត្រង្កាយចតុកនិបាតនឹងបានទី4នឹងអកេសង្ខេបសន្នាណੰ បញ្ញខេតេអនុត្តរេជាស្រែបនដល់ប្រសើរដោយសេចក្តីជ្រះថ្លាហ្នឹងហើយអ្នកប្រាជ្ញទេមេធាវីអាដែលបានតម្កល់ចិត្តដល់ប្រសើរនេះគឺថាតែងតែបានបូជា នៅ ក្នុងបុគ្គលដល់ប្រសើរក្នុងវត្ថុដល់ប្រសើរយ៉ាងទាំងពុទ្ធទាំងពធទាំងប្រសង់នឹងឯងនឹងគឺអ្នកប្រាជ្ញ ណាសន្សំប៉ុនទាំងបន្តិចម្ដង បន្តិចម្ដង ដូចជាទឹកស្រក់តក់តក់ពេញឆ្នាំងពេញក្អមអញ្ចឹងឧតពិនទុនិបាទេនៈឧតកុំភោបេពរតេអាពរតេធីរោបញ្ញាសៈថោកាំងថោកាំងបេអាចនាំងអង្គសំដែងអ្នកប្រាជ្ញមិនមែនមនុស្សអីម៉ាក់មួមទេទៀតប៉ុន្តែមកអន្សំប៉ុនអន្សំប៉ុនយើងមិនទៅកើពីណាប៉ុនហ្នឹងតែតោះយើងព្យាយាមសំព្រះអង្គសំដែងប្រៀបដូចទឹកស្រក់តក់តក់ តក់ពេញឆ្នាំងពេញក្អមទេមកយប់បោះព្រឹកពេញមួយចានដែរអស់ចានណាមកតក់មកតក់អញ្ចឹងយើងសំមកតក់មកតក់យូរមកហើយយើងគួរតែសบายចិត្តនឹងបន់អញ្ចឹងគឺទីបំផុតយើងមិនបកកសូមតិក្ដីសុខពីអ្នកដតីអីទៅទេយើងកាត់បន្ថយនៅអាការដែលយើងពឹងពាក់អ្នកដតីហ្នឹងយើងមកធ្វើសេចក្ដីសុខឲ្យខ្លួនឯងដោយការអប់រំទូលមានចិត្ត យើងមានសទ្ធាមានសិលសតចាគៈបញ្ញាជាធម្មមិត្តក្នុងជីវិតរបស់យើងសទ្ធាទុតិយាបរិសាសហោតិបញ្ញាជេណੰភាសាសតិនិព្វានាភិរតោមច្ចោសពតុខាប្រមុចតិតិនឹងក្នុងបៃដកលេខ29ទាំងទុតិយាសោតព្រះអង្គសម្ដែងអ្នកដែលមានសទ្ធាជាមិត្តសម្លាញ់នេះចាកលោកនឹងទៅសទ្ធានាំទៅកាន់សុគតិភពឆ្លងកាត់សុគតិភពទៅកាន់ព្រះនិព្វានទាំង អត្តភាពជាមនុស្សយើងនេះយើងនឹកឃើញថាដូចជាជពាក់វៈវិនសម្បើមកដូចជាហួងហែងសម្បើមកប៉ុន្តែបើយើងមានបនបានជាទីពឹងណាដូចយើងនៅផ្ទះសំណាក់អញ្ចឹងទៀតវ័យវ័យយើងអត់ហួងហែងច្រើនទេនៅក្នុងការសន្មត់ជារបស់យើងធ្វើទានរសាសិលហើយនៅរងចាំសេចក្តីស្លាប់នឹងដោយមរណសតិដែលស្លាប់មកពេលណាគឺលាកូនលាចៅទៅពេលនឹងហើយ មិនត្រឡប់មកវិញ ដោយបុណ្យកុសលនាំទៅកម្មសុគតិភពបដិសន្ធិដោយបញ្ញាស្ដាប់ពធទេសនាសម្រាប់អ្នកផលចូលទៅកម្មព្រំមលោកបរិនិព្វានព្រំមលោកក៏បានទៀតដូច្នេះយើងនៅ ជាមនុស្សប្រហែលថ្ងៃទៀតហ្នឹងឯងមើលមើលយើងហួងហែងអីខ្វាយខ្វល់អីព្រោះធម្មតា គឺយើងមិនមែនទៀមទារួស្លាប់ទេប៉ុន្តែនេះធម្មជាតិមិនមែនយើងអ្នកធ្វើឯណាហ្នឹងឯង ប៉ុន្តែបើថាការពិតយ៉ាងណា យើងគ្រាន់តែ ដឹង ជាមុនកុំឲ្យយើង អត់ដឹងមកដល់ទៅវានាំឲ្យយើងស្លន់ស្លោតែប៉ុណ្ណឹងទេមិនមែនថាយើងចង់បោះបង់ចោលនរណានរណា ចោលអីក្នុងលោកនឹងរឿងអីរឿងអីទេប៉ុន្តែសេចក្តីស្លាប់វាជាធម្មជាតិនៃជីវិត នឹងឯងអញ្ចឹងយើងគ្រាន់តែពិចារណាតាមសេចក្តីពិតកុំឲ្យវាវង្វេងអញ្ចឹងអ្វីដែលយើងត្រៀមក្នុងដំណើរដែលយើងចាកលោកនឹងទៅបងប្អូនគុណចៅបុគ្គលដែលស្រឡាញ់យើងប៉ុណ្ណាក៏មិនមែនជូនយើងទៅដែរប៉ុន្តែបុណ្យរក្សាបដិសន្ធិវិញ្ញាណរបស់យើងមិនឲ្យទៅកាន់ទីទុកទីទេពព្រោះព្រះអង្គសម្ដែងអញ្ចឹងព្រះអង្គសម្ដែងបញ្ញังសុខังជីវិតសង្កយមហេក្នុងបេដកលេខ52នេកវៈទៀតបុណ្យរមែងនាំមកនៅសេចក្តីសុខពេលអស់ជីវិតណាសុខខាំង ប៉ុណ្ណាជីវិតសង្កយមហេពេលដែលអស់ជីវិតហ្នឹងគឺសុខខាងនឹងឯងដោយសារអីបញ្ញាំងណាបញ្ញាំងសុខខាងជីវិតសង្កយមហេនឹងចឹងពុទ្ធបរិស័ទយើងមានតែអាស្រ័យនៅក្នុងបុណ្យកុសលនឹងឯងដូចជាថាជាទូក ដែលយើងត្រូវទៅពីត្រើយព្រោះណនេវានៅនៅជ្រៅក្នុងសមុទ្រណាហ្នឹងឯងចូលមកចិត្តច្រាំងបានទេ ណាព្រោះសមុទ្រនោះទេទេទេទៅអញ្ចឹងអញ្ចឹងដល់តែយើងជីកទូកទៅទៅឡើង សំពើយ៉ាងណាមិញប៉ុនយើងនេះឯងដូចទូកអញ្ចឹងទាំងយើង នឹងបានទៅឡើង សំពៅគឺអរិយមេអង្គ8នាវាឈ្មោះត្រើយគឺព្រះនិព្វានមិនវិលវិញទាំងគឺយើង គឺថាសពគ្រប់ហើយធ្លាប់កើត អ្នកមាន អ្នកក្រអ្នក តូចអ្នកធំប្រុសស្រីជាឈឺមនុស្សទេវតាអីមានសពគ្រប់ធ្លាប់ជួបប្រសពរួមរស់ភរិយាស្វាមីមេត្តាបិតាកូនប្រុសស្រីអីសពគ្រប់ហើយគឺថាអ្វីអ្វីទាំងអស់ហ្នឹងវាតែប៉ុណ្្នឹងឯងមកហើយកន្លងទៅមកហើយកន្លងទៅឥឡូវនេះយើង បានជួបពុទ្ធសាសនាទាំងយើងនឿយណាយជាមួយនឹងលោកសន្និវេសនេះមិនលំបាកមាន អត្តភាពដើម្បីចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់ហួងហែងទេអញ្ចឹងបុណ្យកុសលដែលយើងធ្វើកឋិនទាននេះយើងបង្អោនចិត្តដោយសេចក្តីប្រាថ្នាឲ្យបុណ្យកុសលហ្នឹងជាសម សម្មាបដិបទាទៅកាន់វិវត្តៈគឺព្រះនិព្វានកំបីគ្លៀងឃ្លាតคล้ายជាបការៈដល់តេឡើយ